어? <laughs> 어? just come home monkey thought it was all in good fun. no, no, no, <laughs> no, no. <laughs> oh my god. <laughs> ខំភ្នែកអស់លលីពុំ20ម៉ែត្រជិះដល់20ម៉ែត្រណាយីស្ពួនណាតែរស់វិញទៅយី Perito, ella gay. Run. मेरे तो लग गए no no នេះមុខទៀបណាខ្ពស់ណាអូមានសរំទៀតអូខេនេះមកជិតមេវិញហ៎អាចជិតមេវិញលំលំលំលំដើមទៀត monkey thought it was all in good fun. the fuck is- जोड़ें अगर हमारी ये वीडियो आपके लिए फ़ायदामंद रही है तो हमें सपोर्ट करने के लिए हमारे चैनल को अभी से सब्सक्राइब कर लें और बेल के आइकन पर लाजमी से क्लिक कर लें ताकि हमारी हर नई वीडियो आप तक ज़रूर पहुंच सके